លោកសុករ៉ាស៊ីពិធីករដ៏ល្បីចេញមុខបកស្រាយអំពីលក្ខខណ្ឌមួយចំនួនផ្ដោតទៅលើបេក្ខជនទុំសវັດដែលត្រូវគណៈកម្មការសម្រេចឲ្យធ្លាក់ជាជាថាប្រិយមិត្តជាច្រើនប្រកាសជាបានទទួលជ្រាបរួចមកហើយជុំវិញរឿងរ៉ាវផ្ទុះការរិះគន់ក្នុង កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី4 សប្តាហ៍ទី4ទៅលើគណៈកម្មការតារាចម្រៀងឈុនសវណ្ណរាជដែលបានសម្រេចឲ្យបេក្ខជនឈ្មោះទុំរដ្ឋាបកស្រាយបទស្រឡាញ់ស្ទើរលេបពីរោះខ្លាំងបែរជាត្រូវធ្លាក់ទៅវិញទន្ទឹមនឹងនេះឃើញថាមហាជនក៏ដូចជា fan fan អ្នកគ្រប់គ្រងជាច្រើនបានមានការមិនពេញចិត្តជាខ្លាំងចំពោះការដាក់ពិន្ទុដែលបានសម្រេចឲ្យអ្នកមានសមត្ថភាពបែបនេះធ្លាក់ពីកម្មវិធី ក្រោយប្រកាសលទ្ធផលរួចបេក្ខជនរូបនេះដើរចេញពីឆាកភ្លាម។ ក៏យំក៏គ្រុបដាក់ពិធីការនីធនលក្ខណាដែល ពិតជាគួរឲ្យអាណិតខ្លាំងណាស់យ៉ាងណាមិញលោកសុករ៉ាស៊ីក៏បានចេញមុខមកធ្វើការបកស្រាយអំពីលក្ខខណ្ឌមួយចំនួនផ្ដោតទៅលើបេក្ខជនទុំសវັດដែល ពិធីកររូបនេះបានទទួលស្គាល់ថា ប្អូនប្រុសពិតជាច្រៀងពីរោះព្រោះបេក្ខភាព ដែលបានឈានជើង មកដល់វគ្គចិត្តអូឌីសិនគឺ សុទ្ធសឹងតែបានឆ្លងកាត់នៅការជំរុះពី3ដំណាក់កាលរួចមកហើយ។ លោកសុករស៊ីបានបន្តទៀតថាចំពោះកម្មវិធី ប្រឡងចម្រៀងលំដាប់ថ្នាក់កំពូលល្បីទូទាំងពិភពលោក Cambodian Idol នៅ ក្នុងវគ្គសំខាន់សំខាន់ដូចជា ដែលក្នុងវគ្គសំខាន់សំខាន់ដូចជា Live Show មហាជនក៏មានសិទ្ធិបោះឆ្នោត សម្រាប់ក្នុងការជ្រើសរើសបេក្ខភាព ប្រឡងឲ្យទៅវគ្គបន្តផងដែរតែចំពោះវគ្គចាត់ audition វិញគឺអាស្រ័យទៅលើគណៈកម្មការទាំង4រូបដើម្បីថ្លឹងថ្លែង ច្រោះយកបេក្ខភាពដែលមានសមត្ថភាពក៏ដូចជាទឹកដុំសម្លេង ពីរោះខ្លាំងជាងបន្តទៅវគ្គខាងមុខព្រោះតែកម្មវិធីទាំងមូលមិនអាចទុករាល់បេក្ខភាពដែលច្រៀងពីរោះទាំងអស់នោះទេ ដោយសារតែមានចំនួន ច្រើនពេកចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ